ប្រជាជនខ្មែរយើងសង្កេតថា គ្រប់គ្នាបានលើពាក្យថាកាន់បិណ្ឌភ្ជុំបិណ្ឌនឹងឯងជាតិសាសន៍ដតីក៏គេមានពាក្យថ្ងៃភ្ជុំចឹងដែរប៉ុន្តែអត់មាន ថ្ងៃកាន់បិណ្ឌដូចយើងឯងយើងមានលើសគេបន្តិចតាមប្រពៃណីរបស់យើងជនជាតិនីមួយៗ ថ្ងៃដែលគេជួបជុំថ្ងៃគេសែនថ្ងៃអីហ្នឹងគេហៅថ្ងៃភ្ជុំរបស់គេមានភ្ជុំចិន មានភ្ជុំកូរ៉េភ្ជុំហ្នឹងគឺមកពីពាក្យថាប្រជុំនឹងជួបជុំការជួបជុំហ្នឹងគឺហៅថាភ្ជុំអឺខ្មែរយើង មាន15ថ្ងៃហ្នឹងតាំងពីមួយរោចមកហ្នឹងហៅថាថ្ងៃកាន់បិណ្ឌថ្ងៃកាន់បិណ្ឌគេដាក់វេនគ្នាចែកវេនគ្នា ដល់ថ្ងៃចុងក្រោយបានគឺសរុបជួបគ្នាឆ្លងអញ្ចឹងហើយបានជាថ្ងៃចុងក្រោយហ្នឹងហៅថាថ្ងៃភ្ជុំបាទរហូតដល់ទៅការកាន់បិណ្ឌភ្ជុំបិណ្ឌហ្នឹងប្រជាពលរដ្ឋខ្មែរយើងហ្នឹងគិតថាជាបុណ្យរបស់ពុទ្ធសាសនា ទៅហើយមែនទេសពថ្ងៃភាកច្រើនយល់អញ្ចឹងណាធិតពិត បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះគឺជាបុណ្យប្រពៃណីជាតិសុទ្ធហ្មងអត់មែនជាអឺការណែនាំពយលបង្ហាញពីព្រះសម្មាសម្ពុទ្ធមកថាអូឲ្យទៅដល់ខែហ្នឹងអ្នកកាន់បូឌីសឹមកាន់ពុទ្ធសាសនាហ្នឹងត្រូវតែធ្វើកាន់បិណ្ឌត្រូវតែ ធ្វើភ្ជុំបិណ្ឌហ្នឹងអត់ទេអត់ទេពុទ្ធអត់បានពង្រៀនមកអញ្ចឹងទេ បើពពុទ្ធព្រះអង្គថាបើចង់ប្រគេនលោកឆាន់ថ្ងៃណាប្រគេនថ្ងៃនោះទៅឃ្លានថ្ងៃណាឆាន់ថ្ងៃនោះទៅបើចាំតែភ្ជុំបិណ្ឌចាំឆាន់អាត្មា11ខែកន្លះទៀតនឹងអត់បាទចឹងមែនទេណាក៏ប៉ុន្តែ ជាតិសាសន៍នីមួយៗតែងតែមានវប្បធម៌មានប្រពៃណីណាទំនៀមទម្លាប់ ដែល ការដឹកនាំនៅក្នុងសហគមន៍ក្នុង សង្គមជនជាតិសាសនីមួយនីមួយហ្នឹងវាត្រូវពាក់ព័ន្ធជាមួយនឹងច្បាប់ពាក់ព័ន្ធនឹងរដ្ឋពាក់ព័ន្ធនឹងជំនឿពាក់ព័ន្ធនឹងប្រពៃណីវប្បធម៌ការបង្កើតឡើងនោះសិតតែនៅក្នុងគោលបំណងការក្នុងការដឹកនាំមនុស្សហើយ នៅក្នុងពិភពលោកដែលគេកាន់ពុទ្ធសាសនាដូចគ្នានឹងអត់មានអ្នកណាកាន់ដូចយើងចឹងទេរឿងកាន់បិណ្ឌហ្នឹងអត់មានទេមានតែខ្មែរយើងហ្នឹងតែមានយូរជាងគេហ្នឹងដោយសារជាបនបង្កើនឡើង ដោយព្រះរាជា ខ្មែរយើងកាលសម័យសតវត្សទី10មុនប្របាទជ័យវរ្ម័នទី7ទៅទៀតនោះ ស្ដេចខ្មែរយើងនឹងមានពិធីសែនដូនតាខែផុតបុត្រនឹងដែរខ្មែរនិយាយឲ្យបងប្អូនយើងយល់បន្តិចថា កាន់បិណ្ឌហើយនឹងភ្ជុំបិណ្ឌនឹងគឺជា កម្មសិទ្ធិដាច់មុខរបស់ខ្មែរយើងត្មងហ្នឹងហើយដោយសារតាំងពីបូរេប្រវត្តិមកនឹងឲ្យតែខែផុតបុត្រនឹង ស្ដេចតែងតែធ្វើពិធីសែនព្រេនដល់ដូនតាដល់បពការីជនចឹងទៅហើយការធ្វើការនោះនៅក្នុងជំនឿព្រហ្មញ្ញសាសនាទេមិនមែនជាលក្ខណៈពុទ្ធសាសនាទេរហូតមកដល់សតវត្សទី12សម័យប្របាទជ័យវរ្ម័នទី7ហ្នឹងទៅស្ដេចយកសាសនាពីរយកមក ដាក់ជាសាសនាធំធំសម្រាប់ប្រទេសជាតិកាលនោះគឺព្រហ្មញ្ញមួយហើយនិងពុទ្ធសាសនាមហាយានអញ្ចឹងក៏មានការផ្ដល់មហូបអាហារនឹងដល់អ្នកបួសអីបដាបដាតាំងពីពេលនោះមកប៉ុន្តែមិនហៅថាប៉ុនភ្ជុំបិណ្ឌកាន់បិណ្ឌអីចឹងទេមានឈ្មោះហៅផ្សេងពិធីរំលឹកគុណពពៈបរោះអីចឹងរហូតមកដល់សតវត្សទី16 សម័យប្របាទជ័យជិថាទី2ហ្នឹងបានបង្កើតអំពីទ្វាទុសមាសហ្នឹងអឺពិធីក្នុងខែផុតបុត្រហ្នឹងបានប្រែคลายម្ដងបន្តិចដាក់ឈ្មោះថាទ្វាទុសបិនណាមិនតាន់មានលក្ខណៈដូចសពថ្ងៃហ្នឹងទៀតណារហូតដល់សតវត្សទី21ឯទី19ទី19ទី20ប្របាទអង្គឌួង ដែលជា ព្រះរាជាមួយ បានសិក្សាច្រើនជាងគេបំផុតនៅក្នុង Buddhism ហ្នឹងនៅក្នុងពុទ្ធសាសនាហ្នឹងលោកចេះភាសាបាលីចេះបត្រៃបិដកហើយជាគ្រូបង្រៀន ស្ដេចខ្មែរយើង ដែលខ្លាំងចំណេះដឹង ពុទ្ធសាសនាជាងគេ ក្នុងប្រមាណសតវត្សហ្នឹងគឺមានតែមួយអង្គហ្នឹងគឺប្របាទអង្គឌួងលោកចេះច្រើនហើយរហូតដល់លោកបង្រៀនប្រសង់ទៀតឲ្យតែខែវសាហ្នឹង បើកសាលាបង្រៀនប្រសង់ហើយព្រះអង្គជាអ្នកប្រែគម្ពីរវិសុទ្ធមៈឲ្យប្រសង់មកបកកើតសាលារៀនស្អីស្អីឲ្យលោកច្រើនកាលហ្នឹងដោយសារស្ដេចលោករៀនចេះដឹងច្រើនហើយនៅក្នុងភាសាហ្នឹងបង្រៀនផងលោកឧបត្ថម្ភជាងហាន់ប្រសងផងឃើញទេអញ្ចឹងយើងដឹងប្រវត្តិខ្លះខ្លះអញ្ចឹងទៅឈប់ចាញ់បោកចាស់ចាស់កុហកទៀតទៅចាស់ចាស់ថាក៏កុហកថាឲ្យតែខែ ខ្ញុំនឹងប្រែតមកហ្នឹងហើយអញ្ចឹងយើងគិតមើលចុងកាលមុនស្ដាច់បកើតប៉ុនហ្នឹងប្រែតទៅណាណាហើយតាមពងសាវតាដែលសិក្សាមើលទៅ ការដែលព្រះអង្គបកើតនោះក៏អត់មានពិធីផ្ដេសផ្ដាស់ដូចយើងឥឡូវច្រើនទេពីព្រោះព្រះអង្គជាអ្នកសិក្សារៀនសូត្រជាបញ្ញវន្តគ្រាន់តែបង្កើត កម្មវិធីឧបត្ថម្ភប្រសង់រយៈកាលកន្លះខែនោះហ្នឹងហើយដល់តែថ្ងៃភ្ជុំបិណ្ឌហ្នឹងគឺនិមន្តប្រសង់ទេសនាហៅថាគាថាពន់និមន្តលោកណាដែលចេះដឹងច្រើនហ្នឹងមកសម្ដែងធម៌ពេលដែលថ្ងៃបញ្ចប់ភ្ជុំហ្នឹងនឹងចឹងហើយក៏រៀបឲ្យទៅជាតម្រងពីមុនមកបាត់ណាបាត់ណីមិនតាន់ទៅជាប្រពៃណីជាតិមែនទេទេគឺត្រឹមប្របាទអង្គឌួងហ្នឹងបានលោករៀបចំឲ្យទៅជាលក្ខណៈពុទ្ធនិយម ពីព្រោះលោកជាអ្នកសិក្សាចេះដឹងច្រើនហើយម្យ៉ាងទៀតក៏ពាក់ព័ន្ធនឹងស្រុកទេសយើងកាលនោះមានសង្គ្រាមទុនខ្សោយអឺធ្វើសង្គ្រាមទៅកងទ័ពស្លាប់ច្រើនហើយដល់ទៅពេលស្លាប់ទៅលោក មានបេះដូងអាណិតអាសូរដល់យុទ្ធជន ដែលស្លាប់ទៅនឹងហើយក៏ប្រទេសយើង ក្រីក្រគ្មានស្អីទៅចែកទៅលើក ទឹកចិត្តដល់គ្រួសារ របស់អ្នកដែលស្លាប់ទៅទាំងចឹងមានតែធ្វើពិធីបុណ្យជាតិមួយដើម្បី រំលឹកទៅដល់យុទ្ធជនទាំងអស់នោះទូទាំងប្រទេសចឹងទៅក៏คล้ายជាបុណ្យជាតិចឹងទៅអានេះវាមានអត្តន័យល្អដែលគួរយើងដឹងប៉ុន្តែឥឡូវយើងវាលែងទៅរឿងហ្នឹងវាទៅជារឿងបើមិនទៅវត្តទេម៉ែឪជេរងាប់ឥឡូវម៉ែថាម៉ែឪយើងដូចមិនចិត្តអាក្រក់អីដល់ម្លឹងទេមែនទេ មែនទេហ្នឹងហើយរហូតដល់អ្នកខ្លះថាបើមិនបាន ទៅ7វត្តទេហ្នឹងហើយឥឡូវយើងនៅនេះរួម7វត្តឯណាប៉ុន្តែជាប្រពៃណីជាវប្បធម៌យើងមិនចោលទេយើងត្រូវសិក្សាឲ្យដឹងថាតើវត្ថុបំណងដូចម្ដេចបានពពកបរោះយើងបង្កើតឡើងនឹងចឹងអញ្ចឹងយើងត្រូវដឹងថា សម័យពីដើមក្រណមេក្រូមិនតាន់មានផងកុំថាឡើយដល់ទៅវិទ្យុទូរទស្សន៍ Facebook YouTube Google អីគ្មានទេអញ្ចឹងរាល់ការ ដឹកនាំប្រជារាស្ត្រនៅក្នុង សម័យនោះ បើមិនបង្កើតព្រឹត្តិការណ៍ឲ្យមាន ការជួបជុំទេ វាអត់មានឱកាសដើម្បីនិយាយពយល់មនុស្សអញ្ចឹងរាល់កម្មវិធីដែលពពកបរោះយើងបង្កើតឡើង សំខាន់គឺដើម្បីប្រមូលគៀងគោមនុស្សឲ្យមកជុំគ្នា ដោយលើកយកប៉ុននេះប៉ុននោះជាប្រពៃណីហ្នឹងដើម្បីយកមនុស្សមកអប់រំយកមកពន្យល់ណែពួកអត់មានវិសុផងហ្នឹងបើអត់មានអានុងជាធ្នាក់តាកទៀងចិត្តរបស់ប្រជាជនសម័យនោះដើម្បីមកជួបជុំគ្នាទៀតមិនដឹងនិយាយគ្នាយ៉ាងម៉េចពួកយើងវាអត់មានពេលជួបជុំមនុស្សរស់ស៊ីរៀងរៀងខ្លួនអញ្ចឹងវាត្រូវមានប្រពៃណីមានកម្មវិធីបន់មានអីហ្នឹងដើម្បីជាការអប់រំមនុស្សសម័យនោះ ហ្នឹងហើយយើងដឹងអញ្ចឹងទៅក៏យើង សិក្សាពី បំណងដូចយើងថ្ងៃនេះយើងនឹករលឹកថាយើងមានជាតិជាខ្មែរអញ្ចឹងទៅ ដល់កាន់បិណ្ឌយើងជុំគ្នាអញ្ចឹងទៅអានិសង្ឃដែលល្អពិតប្រកបមើលឃើញគឺយើងបានជួប គ្នានឹងត្មងមែនទេហ្នឹងហើយអាជាតិក្រោយទៅណាណាអាត្មាមិនដឹងទេប៉ុន្តែឥឡូវហ្នឹងអានិសង្ឃដែលឃើញតនហនគឺ បានជួប គ្នា បានរាប់អាន គ្នា ក្នុងនាមជាជាតិសាសមួយដែលមានភាសាដូចគ្នានឹងដោយមានអត្តសញ្ញាណថាខ្មែរដូច គ្នានឹងមានវប្បធម៌មួយ ថាកាន់បិណ្ឌរបស់យើងនឹងបានយើងមកនឹងបើលើតកាន់បិណ្ឌរបស់នរណាគេចាំតមកតាមែនទេនៅវាមានអមនោសញ្ចេតនានឹងអញ្ចឹងអានិសង្ឃនឹងវាមានបច្ចុប្បន្ននឹងបើយើងប្រើឲ្យត្រូវ